បាទសួស្តីអ្នកទាំងអស់គ្នាដែលរួមគ្រប់គ្រងវិស័យកីឡាបាល់ទះទាំងអស់គ្នាបាទថ្ងៃនេះត្រឡប់មកជួបគ្នាវិញជាមួយនឹងលំហាត់ចាប់សវិសបាទហើយលំហាត់ចាប់សវិសគឺអឺមានច្រើនប៉ុន្តែថ្ងៃនេះសូមលើកយកមកពីមួយទេអរហើយឆ្លៀតក្នុងឱកាសនេះដែរក៏សូមបើកគុំកញ្ចក់បន្តិចបាទដោយសារតែខ្ញុំអឺបង្ហាញអំពីវីដេអូដក អីមិនមែនបានន័យថាខ្ញុំហ្នឹងដកល្អនោះទេខ្ញុំបង្ហាញពីរបៀបចាប់ស្វីសមិនមែនថាបានន័យថាខ្ញុំចាប់ស្វីសល្អនោះទេប៉ុន្តែដោយគ្រាន់តែខ្ញុំអាចដឹងពីគោលការណ៍ខ្លះខ្លះដើម្បីធ្វើឲ្យចាប់ស្វីសល្អអញ្ចឹងហើយបានខ្ញុំចំណាំតែនិយាយថាមនុស្ស2នាក់ហាត់10ដូចគ្នាម្នាក់បាន10 ឬក៏9ម្នាក់ទៀតបានតែ6 7ទៅ5 5 6 7ឡើងតិចអញ្ចឹងមកន័យថាមនុស្សយើង មាន កម្រិតនិងដងផ្សេងផ្សេងគ្នាអញ្ចឹងអឺអ្នកទាំងអស់គ្នាកុំច្រឡំថាឃើញខ្ញុំបង្ហាញអំពីវីដេអូនៃការដកបានន័យថាអូប្រហែលជាម្នាក់ហ្នឹងដកល្អហើយថាជាខ្ញុំហ្នឹងដកល្អមិនមែនទេហើយបើសិន ជាខ្ញុំបង្ហាញពីរបៀបអឺវាយសវិញនេះអឺចាប់សវិញនេះមិនមែនបានន័យថាខ្ញុំហ្នឹង ចាប់សវិសល្អនោះទេដោយជាក់ស្ដែងគឺខ្ញុំរាល់ថ្ងៃនេះតែចាប់សវិសអ្នកល្មមល្មមនឹងចាប់សវិសអត់បានមិនមែនចាំបាច់ទៅចាប់សវិសដល់កីឡាករល្អនោះទេប៉ុន្តែខ្ញុំដឹងពីរបៀបនិងគោលការណ៍មួយចំនួនអឺដែលដែលអាចអឺយើងធ្វើឲ្យយើងចាប់ស្វីសល្អជាងមុនអឺកើនឡើងជាងមុនបាទឥឡូវអឺមុននឹងអឺ អឺមកដល់ពេលនេះគឺខ្ញុំបានកម្ដៅសាច់ដុំរួចហើយហើយសម្រាប់បងប្អូនទាំងអស់គ្នាបើសិនជាចង់ហាត់បន្ថែមចង់អីហាត់បែកញើសអីបាទកុំភ្លេចកម្ដៅសាច់ដុំផងដើម្បីឲ្យយើងលេងកីឡាបានយូរទាំងអស់គ្នាបាទឥឡូវបន្ទាប់ពីកម្ដៅសាច់ដុំហើយបាទឥឡូវសូមអឺបាញ់បាល់ដកបាល់មួយផ្លែសិនដើម្បីចូលទៅដល់លំហាត់បាទឥឡូវដបូងចាប់ដើមបាក់ ដើមចូលទៅដល់លំហាត់ទាំងអស់នេះតោះដោយទី1គឺយើងអឺផ្ទះបាល់មកទៅអញ្ចាំងហើយរួចហើយយើងព្យាយាមទៀបអឺទៀបដាក់បញ្ជូនបាល់ទៅរកគោលដៅមួយឲ្យបាល់ទៅ slow បាទហើយទី2យើងវាយបាល់បុកអញ្ចាំងដូចគ្នាហើយយើងព្យាយាមបាញ់បាល់ឲ្យទៅយើង slow ដើម្បីទៅរកគោលដៅបាទអញ្ចឹងបានន័យថា អឺអញ្ចឹងគឺជាកត្តាសំខាន់មួយដែលយើងចាំបាច់ពេលដែលយើងរៀនចាប់ប្រើដំបូងចុះនេះថាយើងវាយទៅយើងដកយើងដកចាប់សវិសដោយសវិសអឺពេលខ្លះយើងត្រូវការដកនិងត្រូវការបាញ់អញ្ចឹងនេះថាយើងដកក៏យើងដកទៅរកគោលដៅយើងបាញ់ក៏យើងបាញ់ទៅរកគោលដៅពេលដែលយើងចាប់សវិសយើងត្រូវគុកមានគោលដៅមួយគឺប៉ាសេមិនអញ្ចឹងទេបងប្អូន ដល់អញ្ចឹងហើយពេលដែលយើងរៀនយើងព្យាយាមយ៉ាងណាដាក់ទៅរកគោលដៅបាទហើយអឺពេលដែលយើងវាយបុកអញ្ចឹងដបងដបងយើងវាយថ្នមថ្នមសិនបានហើយដោយអឺបើសិនជាជាក់ស្ដែងមែនទែនគឺសវិគេគឺមករៀងលឿនប៉ុន្តែដោយសារតែយើងវាយបុកអញ្ចឹងបានន័យថាយើងអឺពីចំហៀនដបងរបស់យើងគឺយើងវាយថ្នមថ្នមសិនបានហើយ បើមិនបើបើសិនជាយើងវាយវាយខ្លាំងប្រកបជាឡងមកខ្លាំងចឹងយើងទៅជាបាល់អត់បានទេយើងវាយល្មមល្មមដែលដែលអាចយើងអាចនឹងស្មានបាល់ទៅរកគោលដៅបានហើយកុំភ្លេចកត្តាសំខាន់មួយទៀតគឺប្រសិនបើវាយបាល់នៅចំហៀងខាងណាបានន័យថាយើងយកជើងខាងហ្នឹងយកទៅពាំងរួចបញ្ជូនបាល់ទៅរកគោលដៅរបស់យើងបាទតោះឥឡូវចាប់ផ្ដើមទាំងអស់គ្នា របៀបនៃការចាប់ស្វិងការដកបាទអឺសូមបង្ហាញតែប៉ុណ្ណឹងគឺពេលវាយទៅវាយទៅបាល់មកខាងណាឧទាហរណ៍ថាបាល់ទៅខាងឆ្វេងបាទសូមបងប្អូនទាំងអស់គ្នាយកជើងខាងឆ្វេងពាំងដើម្បីជាលំនឹងដើម្បីដកស្វិចទៅបើសិនបើបាល់ឡងមកខាងស្ដាំ យើងត្រូវប្រើជើងខាងស្ដាំដើម្បីពាំងដើម្បីដាក់បាល់ទៅរកគោលដៅនិងបញ្ជូនបាល់ពីក្រោមទៅលើបាទបានន័យថាបាល់មកយើងព្យាយាមអូសវាយើងព្យាយាមអូសវាព្យាយាមអូសវាពីក្រោមទៅលើបាទមើលហោ យើងព្យាយាមដាក់បាល់យ៉ាងណាដាក់បាល់ឲ្យស្លូតដោយដែលខ្ញុំនិយាយនៅវីដេអូមុនអញ្ចឹងគឺយើងព្យាយាមបញ្ជូនបាល់យ៉ាងណានិងដាក់បាល់យ៉ាងណាដើម្បីឲ្យដៃគូយើងគឺងាយស្រួលអញ្ចឹងហើយអឺធ្វើឲ្យប៉ាសេគឺងាយស្រួលមែនតើនៃការចែកបាល់បាទហើយឥឡូវយើងចូលដល់ចំណុចទី2អឺចាប់សវិសអឺបាញ់ម្ដងបាទ យើងវាយពងចាំងដូចគ្នាប៉ុន្តែយើងវាយអឺពីដំបូងអឺចំណុចទី1យើងវាយមកវាយមកយើងអឺយើងថ្នាក់ចោលនេះថាយើងវាយមកវាយធ្វើយ៉ាងម៉េចឲ្យវាឡងមកហើយរៀងខិតខាងក្រោមបន្តិចប៉ុន្តែស្អានេះយើងវាយឲ្យវាឡងរៀងខ្លាំងបន្តិចដើម្បីយើងចាប់កញ្ញាបានបានន័យថាយើងឡងមកដើម្បីឲ្យបាវនៅលើនេះយើងស្មានស្មានបាវ បាទស្មានបាល់ដើម្បីឲ្យបាល់នៅខាងលើហើយរួចហើយយើងបាញ់ទៅរកគោលដៅដូចគ្នាហើយបាញ់បាល់ក៏មិនមែនបាញ់ឲ្យខ្លាំងឬក៏យ៉ាងណាគឺយើងបាញ់បាល់ឲ្យរៀង slow ដើម្បីទៅរកគោលដៅដើម្បីឲ្យប៉ះផ្សេងងាយងាយនឹងប៉ះបាទឥឡូវចាប់ផ្ដើមទាំងអស់គ្នា បើប្រសិនបើអឺយើងមានដៃគូ2នាក់បងប្អូនទាំងអស់គ្នាប្រសិនបើយើងមានដៃគូ2នាក់បានន័យថាយើងនៅឈរចម្ងាយពីគ្នាប្រហែលជា9ម៉ែត្រទៅ8ម៉ែត្រអឺយើងរកពីចំណុចខ្សោយរបស់ខ្លួនឯងដោយសារមានអ្នកខ្លះមានបងប្អូនមួយចំនួនល្អចាប់ស្វិសថៃប៉ុន្តែស្ទើរចាប់ស្វិសគុក ហើយចំណែកឯបងប្អូនមួយចំនួនទៀតគឺល្អចាស់ស្វីគប់តែស្ទើរស្វីខៃអញ្ចឹងមានន័យថាយើងរកចំណុចខ្សោយខ្លួនឯងអញ្ចឹងយើងរកដៃគូ2នាក់មករកដៃគូ2នាក់មកអូប្រសិនបើយើងស្ទើរស្វីថៃយើងឲ្យគេទះមកបាទទះទះបែបថៃទះបែបថៃទះបែបថៃមកយើងរៀនចាប់បាទយើងរៀនចាប់វារៀនចាប់វាឲ្យថ្នាក់នឹងដៃបាទ ចឹងហើយដាក់ឲ្យយើងរៀនចាប់រៀនព្រោះតែហើយយើងរៀនរៀនបាញ់រៀនរៀនចាប់សវិសហ្នឹងបាទបើសិនជាយើងស្ទើរសវិសគប់បាទបានន័យថាយើងឲ្យគេផ្ទះលមូមកផ្ទះមករបៀបនឹងសវិសហក់គប់បាទយើងរៀនថ្នាក់មកបាទយើងរៀនបញ្ជូនបាល់ទៅរកប៉ាសេនឹងប្រសិនបើយើងមានដៃគូ2នាក់នឹងកាន់តែមានភាពងាយស្រួលមែនតើបាទភាសាយើងនៅឈរប្រហែលជា8 9ម៉ែត្រមក ចូល8 9ម៉ែត្រពីគ្នាមកយើងទះលមូមកយើងទះលមូមកបាទជារបៀបសវិសគប់ឬក៏យើងទះឲ្យដើរជារបៀបសវិសថៃដើម្បីឲ្យដៃគូយើងរៀនចាប់សវិសគប់ឬក៏រៀនចាប់សវិសថៃទៅតាមអ្វីដែលគាត់ស្ទើរហើយពេលដែលយើងមានដៃគូ2នាក់គឺងាយស្រួលដោយសារត្រង់ថាយើងអឺម្នាក់ខ្វះ នេះអញ្ចឹងទៅជួយបំពេញបន្ថែមណាហើយនឹងជួយមើលពីកំហុសឆ្គងទៅទៀតបាទចឹងពិតជាល្អមែនទែនហើយសម្រាប់នៃការចាប់សវិសកញ្ញាំលើនេះគឺសុំបរិຫານទៅប៉ុណ្ណឹងនេះហើយសង្ឃឹមថារាល់កំហុសដែលកើតចេញពីការបង្ហាញម្បានវិញនេះក៏សូមមេត្តាអធិស្ឋានទាំងអស់គ្នាដោយសារតខ្ញុំក៏មិនមែនជំនាញនៅក្នុងចាប់សវិសនោះដែរ ហើយខ្ញុំស្ថិតនៅក្នុងជំនាញប៉ាសេនេះប៉ុន្តែដោយជាក់ស្ដែងគឺខ្ញុំប៉ាសេមិនសូវជាបានល្អទេមិនមែនមិនសូវជាបានល្អគឺមិនបានល្អនោះទេចឹងហើយរាល់ការបង្ហាញរបស់ខ្ញុំបាទក៏សូមបងប្អូនទាំងអស់គ្នាមេត្តាអធិស្ឋានដល់រូបខ្ញុំផងដោយសារតែខ្ញុំចង់ឲ្យបងបងឬក៏អ្នកណាដែលមានសមត្ថភាពជាងខ្ញុំ ធ្វើបែបវីដេអូនេះឡើងដើម្បីចែករំលែកទៅដល់បងប្អូនទាំងអស់គ្នាដើម្បីឲ្យស្វែងយល់ហើយនឹងរីកចម្រើនទាំងអស់គ្នាដោយសារតែខ្ញុំឃើញនៅឯប្រទេសគេគឺ គេធ្វើអញ្ចឹងល្អមែនតើប្រភេទកាមេរ៉ាគេក៏ល្អឬក៏កន្លែងគេ ទីតាំងរបស់គេក៏ល្អហើយការបង្ហាញរបស់គេគឺ កាន់តែល្អទៅទៀតប៉ុន្តែដោយសារតែយើងស្ដាប់គេអត់បានគេនិយាយជាភាសារបស់គេគេនិយាយជា ភាសាមកគេចឹងយើងស្ដាប់អត់បានចឹងធ្វើឲ្យចងល់មួយចំនួនដែលពាក់ព័ន្ធជាមួយនឹងការបកស្រាយរបស់គេនោះគឺយើងស្ដាប់អត់បានដល់យើងស្ដាប់អត់បានគឺយើងកាត់ន័យយល់ពេលខ្លះកាត់ន័យយល់ត្រូវពេលខ្លះកាត់ន័យមិនត្រូវបាទអញ្ចឹងហើយអឺនេះគឺជាវីដេអូទី2របស់ខ្ញុំបាទក៏ដូចលើកមុនធ្លាប់បង្ហាញអំពីវីដេអូដំដែកម្ដងដែរគឺ សង្ឃឹមថាសង្ឃឹមថានឹងមានបងប្អូនយើងដែលមាន សមត្ថភាព ជាងខ្ញុំគឺធ្វើបង្កើតវីដេអូនេះឡើងដើម្បីចែកជូនបងប្អូនទាំងអស់គ្នាបាទហើយជាចុងក្រោយបាទសូមបងប្អូនទាំងអស់គ្នាកុំភ្លេចជួយ Subscribe Channel របស់ខ្ញុំម្នាក់មួយផងបាទបាទសូមអរគុណជួបគ្នានៅវីដេអូក្រោយៗទៀតបាទបាយបាយ